មួយទៀតលោកម្ចាស់រឿងកណាអត់យល់រឿងកងបលីពាក្យកងបលីមិនដឹងថាបកស្រាយយ៉ាងម៉េចដែលរាល់ថ្ងៃគាត់ពេញនិយមស្រុកខ្មែរយើងគឺពេញនិយមរឿងកងបលីហ្នឹងណាបើសិនជាសង់ផ្ទះហើយនឹងរៀបការកូនអីចឹងបើអត់ធ្វើកងបលី ថាផ្ទះហ្នឹងនៅអត់បានសុខយើងអត់បានសូមម្ចាស់ទឹកម្ចាស់ដីមុនហើយបើយើងរៀបការកូនអីចឹងបើសិនជាយើងអត់ធ្វើក្រុងពលីហ្នឹងទៅកូនអត់មានសុភមង្គលអត់រស់ស៊ីមានបានតើក្រុងពលីហ្នឹងវាមានន័យមិនទៅលោកម្ចាស់សូមលោកម្ចាស់ជួយអធិប្បាយបើយើងគិតមែនតែនទៅក្រុងពលីអត្តន័យមែនតែនចាស់ចាស់ពីដើមធ្វើគឺគ្រាន់ដូចថាសាងសង់លំនៅថ្មីអីចឹងណាតែរឿងហ្នឹងអត់មានរឿងការរឿងអីទេវាពាក់ព័ន្ធនឹងប្រវត្តិ កាលពីដើមមកថាស្ដេចពាលីជាម្ចាស់ពិភពផែនដីទាំងមូលអីចឹងណាហើយកាលណាយើងទៅសង់ផ្ទះយើងទៅធ្វើកន្លែងណាថ្មីគឺត្រូវតែសុំពីស្ដេចនោះស្ដេចពាលីនោះហ្នឹងហើយហ្នឹងហើយហើយយើងគិតមើលស្ដេចពាលីប្រវត្តិមិននៅស្រុកខ្មែរយើងទេប្រវត្តិនៅពរិញ្ញាសីណានោះហ្នឹងហើយ ហើយមិនមែនឥឡូវឡូរាប់អាសង្ខៃឆ្នាំមកអញ្ចឹងវានិយាយពីផែនដីនេះគឺផ្លាស់ម្ចាស់ដឹងប្រមាណដងហើយទេមែនទេហ្នឹងហើយប៉ុន្តែអាត្មាសរុបមកវិញថាគុំទាស់តែអាចង់បានសេរីសួស្តីអញ្ចឹងពិធីស្អីក៏អត់សំខាន់ដែរ អ្នកដែលធ្វើក្រុងពាលីហ្នឹងតាមតាមបំមែនទេទៅហាក់ដូចជាគាត់កំពុងស្រឡាញ់ប្រពៃណីណាស់អញ្ចឹងមើលទៅ មើលទៅហាក់ដូចជាគាត់កំពុងស្រឡាញ់ប្រពៃណីវប្បធម៌ណាស់អញ្ចឹងប៉ុន្តែដល់តែអត្តន័យពិតរបស់គាត់ ព្រោះគាត់ខ្លាចតែចង្រៃទេមែនទេខ្លាចតែមិនធ្វើទៅរស់ស៊ីអត់មានខ្លាចកូនការទៅអត់មានសុភមង្គលហ្នឹងហើយខ្លាចកូនការទៅវា អត់មានសុភមង្គលអី តាមពេលីពីដើមមកហ្នឹងដូចមកថាអញ្ចឹងថាដល់ផ្ដោតសំខាន់គឺរឿងទឹកដី ទៅដល់កន្លែង ថ្មីអីអីឲ្យនឹក ស្ដេចនឹងអញ្ចឹងហើយមានប្រវត្តិផ្សេងគ្នាថាស្ដេចពេលីហ្នឹងដូចថាម្ចាស់ផែនដីដូចបើពាក់ព័ន្ធខាងខាងព្រំមាញ់ទៅគេនិយាយពីព្រះអីព្រំឬក៏ព្រះស្អីក្នុងក្នុងសាសនារបស់ព្រាហ្មណ៍ហ្នឹងគេនិយាយថា ស្ដេចនឹងមកហួងហែងផែនដីទាំងមូលមិនឲ្យ មាននរណាមកនៅលើផែនដីនឹងទេហើយព្រះ នៅក្នុង Hindu នឹងព្រះស្អីថ្មវាភ្លេចឈ្មោះ ទៅសុំដី3ជំហានពីស្ដេចពាលីហ្នឹងហ្នឹងក្នុងសត្រាផងគេសរសេរហ្នឹងប្រហែលជាព្រះហ្នឹងហើយហើយដល់អញ្ចឹងស្ដេចហ្នឹងថាឲ្យតែ3ជំហានទេអញ្ចឹងក៏ព្រម3ជំហានឈានមកជំហានពាក់កណ្ដាលផែនដី ហើយមកជំហានទៀតមកជុំផែនដីបាត់ហើយសោះជំហានទី3ជន់ក្បាលស្ដេចពេលលីនឹងចុះទៅផែនទៅក្នុងផែនដីបាត់អញ្ចឹងបានថាផែនដីមុននឹងធ្វើអីកន្លែងណាឲ្យនឹកគុណម្ចាស់ដីនឹងទៅក្នុងន័យហ្នឹងមិនមែនរឿងការរឿងស្អីណានេះទេរឿងដីណាហ្នឹងហើយកាន់តែឲ្យនឹកម្ចាស់ដីតែប៉ុណ្្នឹងឯងនិយមន័យដើម ហើយដល់ខាងក្នុងលីនឹងថ្លៃទេត្រូវហ่าខ្ញុំណាអីអត់ គោលហើយដល់ពេលមានសភៅមួយទៀតសរសេរថាតាំងពីព្រះសម្មាសម្ពុទ្ធអីបតមុតរៈមេះដំណើរដូចគ្នា ថាពពុទ្ធនឹងទៅបិណ្ឌបាតដីនឹងហើយឈាន3ជំហានចឹងដែរដូចគ្នាមួយជំហានពាក់កណ្ដាលផែនដីមួយជំហានទៀតដល់មកជុំផែនដីជំហានទី3ជន់ក្បាលស្ដេចពេលីនឹងហើយពពុទ្ធអីសុសាហាវម៉េះទៅសុំដីគេឲ្យជន់ក្បាលគេប្រលិចទៀត អឺព្រះវិស្ណុហ្នឹងហ្នឹងខាងព្រាមដល់ខាងសភៅដែលគេលំអៀងមកខាងពុទ្ធសាសនានេះគេសេថាពុទ្ធពុទ្ធអង្គមុនហ្នឹងហើយបើពុទ្ធអង្គមុនមិនមែននៅក្នុងផែនដីនេះទេ ផែនដីឆេះរាប់អសង្ខ័យផែនដីមកហើយអញ្ចឹងបើ វានៅក្នុងផែនដីដែលឆេះរួចហើយទៅសុំស្អីទេអានេះផែនដីថ្មីនោះហ្នឹងមិនមែនដីពីមុនផងហ្នឹងបើពុទ្ធបើតាមកពីហ្នឹងសរសេរ ថាតាំងពីសពុទ្ធបតមុត្តរៈអានឹងតាំងពីរាប់អសង្ខ័យផែនដីមុនម៉េះព្រោះតាំងពីនឹងមកវារាប់អសង្ខ័យផែនដីទៀតហើយហ្នឹងហើយប៉ុន្តែបើនិយមន័យថាស្អីអាក្រុងបាលីហ្នឹងបើតាមប្រវត្តិទាំងពីរហ្នឹងវាពាក់ព័ន្ធតែរឿងដីឯងហ្នឹងព្រោះវាពាក់ព័ន្ធទៅបੰបាតដីអញ្ចឹងធ្វើកន្លែងថ្មីគឺធ្វើអាពិធីហ្នឹងរំលឹកម្ចាស់ដីតែប៉ុណ្្នឹងឯង អានេះដូចនៅយើងនៅនេះយើងរំលឹកគុណរបស់ Aboriginal Aboriginal ហ្នឹងហើយដូចតែពិធីអីមួយ គេរំលឹកដល់ជនជាតិដើមម្ចាស់ដីអីប៉ុណ្ណឹងឯងក្នុងនេះហ្នឹងតាហើយយើងចេះតែបែកការក៏អានឹងស្អីក៏អានឹងស្អីក៏អានឹងអានឹងឯងคล้ายជាមុខរបរវាគ្មានអត្តន័យដើម ទេបើចង់រក្សាត្រឹមប្រពៃណីដើមថ្មដឹងដឹងថាអានឹងវាពាក់ព័ន្ធនឹងសង់លំនៅថ្មីទេឬក៏ទៅដួលទីដីណាថ្មីគេធ្វើរំលឹកអញ្ចឹង ប៉ុន្តែបើសួរពីហេតុផលទៀតថាមិនមែនផែនដីនេះហងតាំងផែនដីមុននោះអត់ម្ចាស់ហើយទៀតនឹងអស់ម្ចាស់ហើយយើងគ្រាន់តែសម័យពលពួត3ឆ្នាំ8ខែ20ថ្ងៃមកវិញ ដីម្ចាស់មុននៅរស់មិនតាន់ស្លាប់ផងមកយកបានផងម្ចាស់ថ្មីទាំងអស់មិនចឹងឡំដឹងហ្នឹងហើយដីញោមថ្មអីមានទៅវិញបានណាណាចាប់បានណានៅនឹងផ្ទះពេញអីនោះហ្នឹងហ្នឹងហើយអឺ ជាការពិតណាស់ថាជាតិសាសន៍នីមួយនីមួយវាត្រូវមានវប្បធម៌វាត្រូវមានប្រពៃណីជាជាគ្រឿងសម្គាល់ណាប៉ុន្តែបើយើងមើលទៅវាคล้ายជា business វាវាពេកនៅតាមជនបទនៅតាមអីក៏គេធ្វើដែរប៉ុន្តែញោមថ្មអ្នកកាច់បាយសីធ្វើក្រុងបលីដែរតែប៉ុន្តែវាមិនមែនជាការជួយដូចជាការជួយគ្នាបើនិយាយមែនទៅពិធីហ្នឹងគឺពិធីសាមគ្គីគ្នា ឧទាហរណ៍មុននឹងធ្វើអីមុននឹងធ្វើអីអីនរណាចេះអីធ្វើនឹងទៅមកជុំគ្នានរណាធ្វើនេះធ្វើនោះមានពិធីខ្លាយចឹងមកឲ្យញោមអាចាស់ចាស់សរសើរណាចេះកាច់បាយសីហ៎ធ្វើពីស្លឹកជែកស្លឹកអីហ្នឹងហ្នឹងហើយតាមពិតដែលអាសម័យទៅវិញថាពីដើមឡើយរឿងជំនឿអីហ្នឹងក៏មិនជាខ្លាំងអីមែនទេប៉ុន្តែគាត់ថាអានឹងវាមានតាំងពីដូនតាមកគាត់ធ្វើទៅប៉ុន្តែ អ្វីជាលទ្ធផលដែលអាឃើញ គឺធ្វើឲ្យមនុស្សក្នុងភូមិហ្នឹងសាមគ្គីគ្នា ណាចេះអីធ្វើនឹងទៅ ណាចេះអីធ្វើនឹងទៅមកជុំគ្នានិយាយសើចលេងហ្នឹងទៅគ្មាននរណាបានចំណេញពីអាហ្នឹងទេអត់ទេព្រោះជាវិធីដែលជុំគ្នា ជួយគ្នាទេអាហ្នឹងហ៎ត្រូវអញ្ចឹងបានថាសរុបមកវិញរឿងទាំងឡាយហ្នឹងគឺយើងកែគេអត់កើតទេវាមានតែប្រជាជនយើងហ្នឹងស្ដាប់ធម៌ព្រះសម្មាសម្ពុទ្ធឲ្យឆ្លាត នឹងព្រោះធម៌ព្រះអង្គនាំឲ្យយើងចេះគិត យើងពិចារណាថាណាគួរធ្វើណាមិនគួរធ្វើ ព្រោះជំនឿខ្លះទោះបីវាមានយូរហើយក៏ដោយ តែវាចង្រៃឧទាហរណ៍ថាអាត្មានៅចិត្តព្រំដែនវៀតណាមមានភាពខុសប្លែកគ្នាមួយដែលអាត្មាគាត់សម្គាល់ខ្មែរយើងមានជំនឿមួយថាបើមានអ្នកណាស្លាប់អីចឹងមាន ទូកមានអីទៅដឹកអត់ហ៊ានដឹកឯខ្លាចចង្រៃទូកជំនឿឃើញទេ ដល់វៀតណាមមិនដឹងថាទូទាំងប្រទេសអញ្ចឹងឯអត់ទេស្មាដឹងថាវៀតណាមនៅនឹងបើសិនជាមានអ្នកណាស្លាប់គេសុំដឹកគេជឿថាកាលណាសុំដឹកសពបាន ដូចជួយរំលងរំដោះគ្រោះឲ្យគេជាជំនឿដែរតើណាជាជំនឿល្អជំនឿរបស់គេធ្វើឲ្យគេជួយគ្នាមិនចឹងជំនឿយើងធ្វើឲ្យយើងបោះបង់គ្នាហ្មង បើជំនឿអត់រីចម្រើនអញ្ចឹងគ្រប់គ្រងធ្វើអី ចង្រៃចេះចង្រៃចុះអត់ជួយគ្នារហូតដល់ថាបើបើពុកម្ដាយស្លាប់ទៅដាក់ត្រូវទៅវារស់ស៊ីមានបានអញ្ចឹងបនអស់ម៉ែឆាប់ទៅមែនដើម្បីបានធ្វើបនឲ្យត្រូវទៅរស់ស៊ីមានបាន Ha ha ha.